អឺសូមគ្រប់ព្រះអង្គទាំងអស់អឺខ្ញុំអាទិត្យមុនមកដែរបងស្រីប្រាប់នឹងថាខ្ញុំមកខុសខ្លួនឯងអត់លបងអាទិត្យមុនមកតែខាងណោហើយដល់ពេលអត់ឃើញខ្ញុំ គ្មាននិស័យទៅផ្ទះវិញហ៎ហើយដល់ឡវេហើយឥឡូវអាទិត្យនេះមាននិស័យពិតប្រកបហើយខ្ញុំអឺកិច្ចដំបូងគឺសូមនៅតែអរគុណព្រះអង្គដែល តែងតែបានស្ដាប់ធម៌រាល់ថ្ងៃស្ដាប់ធម៌ពេលខ្លះមានអឺលោភនៅក្នុងចិត្តទី1ចោមចេះទី2កំដរការអបសុកក៏ប៉ុន្តែគិតថាទាំងអស់ហ្នឹង គឺកើតផលប្រយោជន៍ទោះជាតិចឬក៏ច្រើនក៏ដោយខ្ញុំរៀបមកមិញប្តីខ្ញុំអឺវៀតណាមខ្មែរហ្នឹងគេហៅយួនយួនណា ចាហើយដល់ពេលហើយប្តីសួរមកធ្វើអីមកមកជួបលោកហើយប្តីសួរជួបលោកធ្វើអីលោកនិយាយពីរឿងពពុតហើយនិយាយរឿងអីខ្លះខ្ញុំថានិយាយរឿងពពុតព្រោះពពុតប្រាប់ថាពេលយើងខឹងអីហ្នឹងឲ្យចេះអឺទប់ចិត្តឲ្យចេះដឹងថាយើងអឺខឹងហើយហើយចុះបណ្ដឹងអីទៅធ្វើអី ដល់និយាយការពិតព្រះអង្គមិនអនិយាយនិយាយកំ pl ែងអីទេប្តីខ្ញុំហើយខ្ញុំអឺព្រះអង្គថាកុំជឿឆ្នាំឆ្នាំ ខែប៉ុន្តែខ្ញុំចេះថាអីដូចឆត់ដែរឆ្កែជ្រូកឆ្លុះគ្នាលោកហើយព្រះអង្គនិយាយការពិត បងប្អូនតឹមស្គាល់អត់ស្គាល់ប្រវត្តិខ្ញុំមានប្តី3ហើយហើយឆ្នាំឆ្កែទាំង3 ហើយមែននិយាយនេះមែននិយាយនេះចង់បានប្តីច្រើនទេអត់ទេគឺបច្ច័យដល់វាច្រើនហើយអត់មានតូចចិត្តតូចថ្លើមអីតិចថាបានប្តីច្រើនអត់ទេសบายចិត្តដោយសារយើងសម្រស់គ្រាន់បើដែរគេទេ អត់ទេនិយាយខពិតនិយាយស្មោះត្រង់ដល់ពេលប្តីមកសុំស្រឡាញ់ថាឆ្នាំអីបងឆ្នាំឆ្កែទៀតដែរថាឆ្កែឆ្កែអត់ព្រមយកឯងហើយដល់ពេលហើយ ប្តីគេមកសង្កោតស្ងាត់ដល់ពេលអញ្ចឹងទៅយកទៀតតែអាឆ្កែឆ្កែហ្នឹង ឥឡូវឲ្យតែនិយាយលើតែ3ម៉ាត់គឺអត់ត្រូវគ្នាព្រះអង្គឥឡូវមកពីឆ្នាំខែឬក៏មិនឆ្នាំខែឥឡូវនេះហើយខ្ញុំចេះតែស្ដាប់ធម៌រាល់ថ្ងៃខ្ញុំចូលធ្វើការម៉ោង4យប់ដល់7 8 9អញ្ចឹងទៅ4 5ម៉ោងដែរមានចិត្តលោភថា ស្ដាប់មើលព្រោះពួកម៉ាក់ខ្ញុំថាហែងស្ដាប់មើលមើលពេលខ្លះហែង stress ច្រើនអីចឹងហែងស្ដាប់ហ៎ ដល់ហើយយកកំណត់ពូម៉ែហ្នឹងចង់ស្ដាប់មែនណាហើយនឹកឃើញថាអីរឿងស្នេហាអញមិនរៀនហ្នឹងចេះមកស្ដាប់លោកប៉ុណ្ណឹងឥឡូវអរគុណព្រះអង្គទោះមិនចេះច្រើនក៏ចេះដែរចេះតែ4ម៉ាត់ទេចិត្តចេតសិតរូបនិព្វានចិត្តចេះមែនព្រះអង្គ រាល់ថ្ងៃចេះតែចិត្តស្នេហាទេអត់តន់ដល់ណានិព្វានអត់តន់អត់តន់ចង់បានទេចង់តែធំចិត្តហ្នឹង ចិត្តហ្នឹងអត់មានឆ្លោះមួយណាឯងព្រះអង្គថាអ្នកនិយាយដើមគេមិនចង់និយាយថាគំនិតអន់ណាបងតែខ្ញុំបកណារងឯងនិយាយតែដើមប្តីខុសពីប្តីអន់និយាយសោះ ព្រោះអ្នកដតីអត់ឲ្យលុយខ្ញុំទេមានតែប្តីអញ្ចឹងនិយាយដើមប្តីអញ្ចឹងសុំខុសឡើងនឹងទីព្រោះនិយាយអត់មានចេតនាអាក្រក់ទេពេលខ្លះព្រោះតែយើងស្រឡាញ់ចេះតែរំលើកនិយាយមកតិចតិចទេខ្លាចភ្លេចប្តីអូប្តីទៅមួយថ្ងៃមួយថ្ងៃជួបបានពី2ម៉ោងអត់និយាយរឿងប្តីទេភ្លេចបាត់ហើយប្តីខ្ញុំបកណាអត់សក់ទៀតពិបាកចងចាំ អីខ្ញុំស្ដាប់រឿងព្រះអង្គឡែងនេះខ្ញុំភ័ន្តច្រឡំមិនមិនច្បាស់រឿងរៀនចិត្តសិទ្ធហើយនឹងព្រះអង្គដាក់គេធေါ်ស្អីមួយទៀតឯចូលគ្នារូបចិត្តសិទ្ធអីហើយនឹងដល់ចឹងទៅខ្ញុំមិនដឹងថាវាខុសគ្នាឬក៏ក៏ក៏ដូចគ្នាព្រះអង្គដូចស្អីគេធေါ်អីគេទេភ្លេចបាត់ហើយនៅនៅក្នុងនឹងមាន មាននៅ ក្នុង YouTube ហ្នឹងប្រហែលជាខ្ញុំច្រឡំខ្ញុំភ្លេចទៅទេខ្ញុំបកណាខ្ញុំដូចគ្នាព្រះអង្គពួកម៉ែខ្ញុំអត់ដនដឹងច្បាស់ហើយមកខមមិនខ្ញុំព្រះអង្គហើយសុំតែស្ដាប់ឡើងនេះមួយទៀតថាពេលដែលយើងកុហកគេបាបហើយខ្ញុំកុហកប្តីខ្ញុំរហូត អញ្ចឹងពេលខ្លះចិត្តមិនមែនកុហកដើម្បីគំនិតអាក្រក់ទេឧទាហរណ៍ជាក់ស្ដែង តាពិតក្នុងជីវិតខ្ញុំខ្ញុំកុហកប្តីខ្ញុំដូចជាឧទាហរណ៍ប្តីខ្ញុំសួរថានឹងកិច្ចការហ្នឹងកូនខ្ញុំធ្វើឲ្យនៅហើយកូនខ្ញុំវាខ្ជិលកាត់មកខ្ញុំអញ្ចឹងអត់តាន់ហើយខ្ញុំកុហកប្តីទៅហើយអញ្ចឹងកន្លែងហ្នឹងបាបឬក៏យ៉ាងម៉េចព្រះអង្គព្រោះខ្ញុំមានបំណងមិនចង់ឲ្យមានរឿងអញ្ចឹងទៅកុហកទៅចាំតិចទៀតចាំឲ្យកូនធ្វើ ព្រោះចរិតប្តីខ្ញុំតាតាធ្វើឲ្យធ្វើឲ្យធ្វើអត់តាន់ហើយ នឹងស្ដីឲ្យតែខ្ញុំទេអញ្ចឹងទៅខ្ញុំក៏ហក់អញ្ចឹងហើយនឹងរឿងមួយទៀតដែលខ្ញុំគិតថាប្រជាជនយើងដូចសឹងតាទូទាំងពិភពលោកហើយដែលនិយាយពាក្យកុហកដំបូងគេបោះបងអស់បងប្អូនមានដឹងឯងបើខ្ញុំខ្ញុំចាប់អារម្មណ៍ថាកុហកមួយម៉ាត់ដំបូង គឺកុហកហ្មងសួរតសុខសบายអត់ហើយខ្ញុំទៅយំហើយឆ្លើយសុខសบายបងទៅមើល យតើអាហ្នឹងបាបអត់ព្រះអង្គខ្ញុំចិត្តតែឆ្ងល់ពងអត់កើតទុកឲ្យសួរសុខសบายអត់ហើយខ្ញុំឆ្លើយតែសុខហើយខ្ញុំថាអញកុហកខ្លួនឯងទី1ដែលខ្ញុំចង់សួរព្រះអង្គហើយនឹងទី2ចង់สนំពរដល់ព្រះអង្គថា ពេលខ្លះព្រះអង្គមានពុតកាថានិយាយពេលខ្លះនិយាយមួយបងប្អូនទៅលោក ចូលពាក្យអង់គ្លេសមួយម៉ាត់ហើយខ្ញុំចេះអង់គ្លេសរៀងមុំដែរយល់ ហើយចុះអ្នកអត់ចេះព្រះអង្គអញ្ចឹងសូមសំណពរពេលខ្លះខ្ញុំដឹងតែព្រះអង្គពេលខ្លះភ្លេចពេលខ្លះខ្ញុំឲ្យម្ដាយខ្ញុំស្ដាប់ហើយម្ដាយខ្ញុំថាហ្នឹងថាម៉េចអញ្ចឹងទៅ ពេលគាត់នៅក្បែរខ្ញុំខ្ញុំរៀងអត់ចេះខ្ញុំឆែក dictionary ហើយបើចេះទៅខ្ញុំក៏ប្រាប់ទៅចុះបើអត់ចេះគិតមិនព្រះអង្គអញ្ចឹងសូមស្នើសូមព្រះអង្គរឿងនឹងមួយហើយចំណុចចុងក្រោយគឺអឺខ្ញុំពីពីក្មេងមានអំណោយផលដែលស្រឡាញ់ព្រះពុទ្ធសាសនាស្រឡាញ់ គេហៅថាអំពើល្អច្រើនអញ្ចឹងទៅពេលពេលលោកអឺលោកមាននៅស្មងដែតគាត់ស្រោចទឹកខ្ញុំតែងតែធ្វើម៉េចឲ្យក្បាលដល់កន្លែងស្រោចទឹកហ្នឹងបើដល់ចិត្តថាឲ្យទៅជោគជោគជោគអញអាហ្នឹងដល់ឥឡូវយើងឆ្ងាយតិចព្រោះស្ដាប់អឺលបងទេសនាអញ្ចឹងទៅក៏ព្យាយាមថា កាត់បន្ថយអត់តាន់អស់ទេកិលេសនៅក្នុងខ្លួនកាត់បន្ថយព្រះអង្គថាធ្វើម៉េចឲ្យស្ដើង ក៏ប៉ុន្តែពេលដែល កម្មវិធីប៉ុនហ្នឹងខ្ញុំឃើញគេធ្វើដង្វាយព្រះតើខុសអត់ព្រះអង្គឬក៏យ៉ាងម៉េចសូមអរគុណទាំងអស់គ្នា បងប្អូនទាំងអស់សូមអរគុណកណាហ្នឹងទៅចាស់គ្រូចាប់កែគ្រូគាត់អេដូចជួបលើកទី2នេះហ៎ តាមស្មាចាំលើកទី1ដូចនៅកណ្ដោះហ្នឹងហើយលើកទី1ដូចនិយាយដើមម៉ែមែនទេ ធ្យាស្រ័យដែលអាផ្លិចមែនមានពេលខ្លះនិយាយពាក្យអង់គ្លេសអីទៅផ្លិចមែនប៉ុន្តែមានពេលខ្លះអាមានបំណងដែរអាតាមពិតអាមានបំណងឲ្យយាយយាយស្ដាប់អត់បានខ្លះឥឡូវហើយគាត់ហៅកូនឲ្យជួយបកដល់កូនជួយបកកូនបានស្ដាប់ដែរអញ្ចឹងកន្លែងហ្នឹង ម៉ែមិនមែនហៅកូន ស្ដាប់ទេហៅសួរកូនកូនអាហ្នឹងអាហ្នឹងគេថាម៉េចអាពាក្យ reflect ហ្នឹងគេថាម៉េចវ៉ៃដល់អញ្ចឹងកូនមិនមែនមកស្ដាប់តែមួយម៉ាត់ទេមុនដល់ពេល reflect ឬ4ដល់20ម៉ាត់ដើម្បីស្ដាប់ឲ្យយល់ហ្នឹងយូរយូរទៅកូនស្ដាប់ដែរហ្នឹងហើយ វាមាន pros and cons បើមិនបើនិយាយពីផលវិបាកវាមានណាគុណវិបត្តិមានប៉ុន្តែអាត្មាមកពីអាត្មាគិតផ្សេងអញ្ចឹងណាមានពេលខ្លះនឹកតន់ក៏អាត្មាបកដែរហ្នឹងហើយប៉ុន្តែមានពេលខ្លះវាមានកំណត់អញ្ចឹងដែរដូចដូចរាល់ថ្ងៃអង្គារនេះម្ដាយម្ដាយប្រហែលដែលគាត់មានកំណត់ល្អ សន្តានាជាភាសាអង់គ្លេសអីចឹងទៅគាត់ហៅកូនគាត់មកជួយហ្នឹងហើយគាត់មិនមែនហៅកូនគាត់មកស្ដាប់ធัวទេគាត់ហៅកូនគាត់មកជួយអាអង់គ្លេសនឹងមិនដល់ជួយដល់អង់គ្លេសយូរយូរទៅជាយល់ធัวតាមពិតវាមានឧបាយមានឧបាយក្នុងការនិយាយរៀនទម្លាប់ណា កាលណាយើងយើងយកទម្លាប់មួយវាដោះរួចខ្លួនមែនប៉ុន្តែវាវាជាទម្លាប់មួយបើយើងដឹងថាជាទម្លាប់នឹងវាអត់តន់ល្អគ្រប់គ្រាន់គួរតែរៀនទម្លាប់ ថ្មីមួយទៀតដើម្បីឲ្យល្អជាងហ្នឹងចឹងបានមានពេលខ្លះទម្លាប់ខ្លះយូរយូរទៅវាទៅជាជាការ excuse របស់យើងទៅជាលេសហ្នឹងហើយហើយវាស្រួលវាជាប់ជា comfort zone របស់យើងហើយ comfort zone ហ្នឹងមានន័យថាអាកន្លែងស្រួល ហើយដើម្បីកែប្រែអីមួយមិនមែនថាមិនលំបាកទេត្រូវមានការលះបង់ត្រូវមានការពិបាកអញ្ចឹងអាត្មាស្ដាប់ដូចជាជនជាតិជប៉ុនមួយគាត់និយាយពីទម្លាប់ទម្លាប់ខ្លះហ្នឹងយូរយូរយូរហើយយើងមិនគិតថាវាជាកំហុសទេនិយាយពីអ្នកធ្វើការគាត់រក្សាទម្លាប់ហ្នឹងប្រហែលជា30ឆ្នាំហើយ ប៉ុន្តែការដែលគាត់ទឹមទម្លាប់ធ្វើអានឹងដំបងត្រូវឯងឧទាហរណ៍ថាគាត់ជិះម៉ូតូទៅធ្វើការ ជាធម្មតាគាត់ចូលម៉ោង8គាត់ត្រូវចេញពីផ្ទះម៉ោង7កាលពីមួយឆ្នាំពីរឆ្នាំដំបូងមនុស្សអត់តន់អ៊ូអច្រើនផ្លូវក៏វាមិនតន់ខូចចំនួនក៏វាមិនតន់មកណាគាត់ទៅទៀងពេលប៉ុន្តែដល់ពេលទៅយូរយូរយូរយូរមនុស្សកាន់តែច្រើន ចឹងវាចាប់ផ្ដើមស្ទះចរាចរណ៍ទៅដល់គាត់ទៅសុំអូយខ្ញុំថ្ងៃនេះយឺតដោយសារតែខ្ញុំស្ទះចរាចរណ៍សួរថាគាត់មានកំហុសដោយចេតនាអត់ទេតែគាត់ជាប់ធ្លាប់តែម៉ោង7អញ្ចឹងឯងហ្នឹងហើយដល់ពេលថ្ងៃមួយគាត់មកទៀតវាត្រូវភ្លៀងវាជន់លិចទឹកដល់អញ្ចឹងទៅគាត់ថា យឺតដោយសារត្រូវជិះផ្លូវវាងដល់លើកក្រោយទៀតទៅសុំទៀតថាខ្ញុំយឺតដោយសារម៉ូតូវាខូចអាហ្នឹងវាមិនសិតតែមានទោសទាំងអស់ប៉ិនអត់មានចេតនាឲ្យខុសទេវាធ្លាប់តែអញ្ចឹងណាអាទម្លាប់របស់យើងហ្នឹងមិនមែនជាការជោគជ័យទៀតទេទម្លាប់ខ្លះវាទៅជាកាន់តែធ្លាប់យូរកាន់តែបរាជ័យទៅវិញ អញ្ចឹងបានព្រះអង្គឡើយឲ្យមើលកាលឲ្យមើលវេលាអញ្ចឹងអ្នកខ្លះនៅជាប់អាខ្ញុំកាលពីមុនអាណាក៏ខ្លាចខ្ញុំនេះកុំនិយាយអាហ្នឹងកុំនិយាយអាពីមុនហ្នឹងកុំនិយាយហ្នឹងឥឡូវនេះឥឡូវនេះអញ្ចឹងណាហើយរឿងកុហកហ្នឹងដូចគ្នាអញ្ចឹងដែរវាវាយ៉ាប់តែយើងមិនតន់ដឹងថាកុហកហ្នឹងជាកំហុសឯងអញ្ចឹងបើយើងដឹងថាកុហកហ្នឹងមិនសូវល្អទេ អញ្ចឹងត្រូវមាន ភាពវាឆ្លាតមួយទៀតថាចុះបើមិនបាច់កុហកតើយើងមានវិធីអីដែលល្អជាងនឹងអត់អញ្ចឹងបាននៅក្នុងវិន័យព្រះអង្គនិយាយពីកិច្ចជាជាឧបាយឧទាហរណ៍ថាយើងអត់ស្រួលខ្លួនទេគឺសួរថាមិនដែរសុខភាពមិនដែរយើងឆ្លើយថាអត់អីទេមិនមែនកុហកទេអត់អីមានន័យក្នុងន័យថាយើងអាចតស៊ូបាន មានន័យថាកុំខ្វល់អីអឺដូចជាម្ដាយយើងព្រួយពីយើងយើងនៅ ឆ្ងាយចឹងទៅឮគេថាយើងឈឺម៉ែទេមកមិនអីមីអូនឈឺយើងទីមួយក៏យើងអត់ចង់ឲ្យគាត់ខ្វល់ហ្នឹងហើយហើយបើយើងប្រៀបឧទាហរណ៍ថាព្រឹកមិញវាសឹងអាសន្លប់ឥឡូវវានៅឈឺដែរតែ តែ វាគ្រាន់បើជាមីព្រឹកអត់អីទេម៉ែធូរហើយធូរហ្នឹងវាមិនមែនជាទេតែយើងគ្រាន់ប្រាប់ថាបើប្រៀបជាមួយនឹងអាព្រឹកមិញ ទីពីរយើងក៏អត់ចង់កុហកដែរយើងមិនមែនថាជាដាច់ណា យើងថាធូរច្រើនហើយធូរច្រើននោះទោះបីវានៅឈឺខ្លាំងក៏ដោយប៉ុន្តែព្រៀបអាការឈឺមែនទេនោះអានឹងជាឧបាយក្នុងការឆ្លើយឃើញទេហ្នឹងហើយគ្រាន់ថាអាទម្លាប់ដែលយើងកុហកស្រួលនោះអានឹងយើងអត់អត់ upgrade ហ្នឹងហើយអញ្ចឹងយើងមានឧបាយឧទាហរណ៍ដូចឥឡូវការងារគឺសួរហើយនៅ បើយើងបានចាប់ផ្ដើមហើយយើងអាចថាហើយមួយចំនួនហ្នឹងហើយមិនយូរហើយលើព្រោះបានចាប់ផ្ដើមរួចហើយហ្នឹងហើយអញ្ចឹងអញ្ចឹងមានឧបាយច្រើនណាស់ក្នុងការនិយាយ ដោយមិនចាំបាច់កកុហកហ្នឹងហើយអញ្ចឹងម៉ែខាងប្រហើបកលឹះអញ្ចឹងកុំអោយអាអ្វីដែលយើងធ្លាប់ដោះរួចខ្លួនតែវាជាកុហកខ្សោះនោះវាคล้ายជារឿងស្រួលបំផុតសម្រាប់យើងព្រោះបើយើងជាប់ជាមួយនឹងអាភាពស្រួលបំផុតហ្នឹងជីវិតអត់រីចម្រើនទេ អញ្ចឹងបានយើងថាដូចបងជាសួរអាមិញថាមិនយើងអត់រីចម្រើនយើងកាន់ពុទ្ធសាសនាថារឿងដែលយើងជាប់ជាមួយនឹងអាស្រួលហ្នឹងឯងមែនទេទេហោថាញាតញោមទៅវត្ត20 30ឆ្នាំឯងក៏អត់រៀនអីទៀតទេគាត់ជាប់ថាអញចេះប៉ុណ្ណឹងហើយបានអីរីចម្រើនមកអត់ស្ដាប់បន្តទៀតអត់រៀនបន្តទៀតហើយតែចេះថាថ្ងៃសិលកាន់សិលដល់ពេលប្រគេនឋានលោកហើយលោកចឹងដែរតែជាប់គេប្រគេនប្រហានដោយបងស្រុនយាយមិញហ្នឹងអត់មានរីចម្រើនទៅណាទេ អត់រៀនអត់សូត្រអីនោះហ្នឹងហើយដូចគ្នាអញ្ចឹងនៅពេលដែលស្អីវាคล้ายជាទម្លាប់ហើយកុំថាឡើយដល់ទៅរឿងកុហកអារឿងអត់កុហកក៏ដោយតែคล้ายឲ្យស្រួលជាមួយនឹងអានឹងហើយមានន័យថាដំណាក់កាលហ្នឹងជាដំណាក់កាលដែលអត់រីចម្រើនទេ